មួយប៉ុណ្ណោះទូលអូនអោច្រើនស្ទើរតែរាប់មិនអស់បងក៏ទទួលដោយស្មោះតែបងតទទួលយកត្រឹមមួយប៉ុណ្ណោះជាត្រកប់ចន្ទាប្រចាំជីវិតស្លាប់រួមមិនគិតរក្សា ក្រៅពីនោះដែលពើស្រីស្រងអើយប្របងដែរពេញចិត្តទាំងអងឥតខ្វះអីស្នេហ៍ធ្លាប់ថែត្រកងទូនៅពេលអងឃ្លាតតែឆ្ងាយពីបងច្រើនថ្ងៃច្រើនខែកន្លងបងកូនមើលតែចាំនោះល្អមិនប្រែប្រឡាប់ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូនរឿងរ៉ាវអភ័ព្វមិនដែលចោលតាមក្បោ អ្វីក្រៅពីนุ่มតែពើស្រីស្រងអើយប្របងដែរពេញចិត្តទាំងអងឥតខ្វះពីស្នេហ៍គ្របតែត្រកងទូនៅពេលអងឃ្លាតការឆ្ងាយពីបងច្រើនថ្ងៃច្រើនថ្ងៃ ពីស្នេហ៍ស្នេហ៍យើងទេអូរឿងរ៉ាវអភ័ព្វមិនដែលចោលតាមក្បោចោលទៅឲ្យឆ្ងាយរាយរ៉ាត់ជាថ្មីរឿងស្រីនឹងបង